យល់ព្រោះមិនទ្រាំខ្ញុំមិនមែនអ្នកតែខ្ញុំដឹងព្រោះខ្ញុំទ្រាំក៏មិនចង់ស្ដាប់អត្តតែប្រយ័ត្នងាប់អានេះមិនចាប់តែតអត់ដឹងចង់តលាប់ខ្ញុំមិនមែនកាចេះមិនមែនជាអ្នកមិនមានកំណត់គូមិនមានមនសិការត្រឹមតែអ្នកមួយសោះខ្ញុំមិនចង់ល្បីដូចជាអ្នកឯងតែក៏មិនឡប់ធ្វើពុកលេងសម្លាញ់មិនដែលជោគជ័យទៅទីបញ្ចប់អ្នកគឺជាអ្នកអ្នកមិនអាចយកពីខ្ញុំខ្ញុំមិនមែនជាអ្នកព្រោះខ្ញុំភ្ញាក់អារម្មណ៍អ្នកកំពុងតែធ្លាក់ចូលក្នុងការសម្ដំ អំណាចដល់កំណាចនៃវិស័យចំណង កុំមកចង់ចាក់មនោកុំមកដឹកចំមកទៅមុខមិនលឿនតែធ្វើដំណើរតែមិនជុំសោះទូជាគ្មានចិន្តាគូកំដាគ្រប់ប្រឡោះអ្នកគឺជាម្នាក់ដែលជាបុគ្គលងវត្ថុអ្នកគឺជាសម្លេងក្នុងការសម្រាប់របស់មនុស្សទូទៅអ្នកក្នុងការក៏នៅតែចាស់ក៏នៅតែភូសគេឲ្យឯងប៉ុន្មានម៉ៃប្រឹងម៉ៃព្រូស Lie on the shit oh yeah I'm like getting high on the ride oh yeah Play with my lie oh yeah I smoke my lie I'm so high oh yeah We you wanna fuck oh yeah Usually I get out of shit oh yeah show to me សុខខ្លួនឯងថាស្គាល់សុខខ្លួនឯងថាពណ៌ខ្ញុំបានប៉ុន្មាននាទីគឺដូចសមធោ with me just follow with the privacy ទៅមុខមិនដែលបោចាំស្រីមិនដែលស្គាល់សំបីមួយវិនាទីសពូទៅតែសោសណោះតវាពោក៏ដល់ចិត្តលួចចាំ you need to know.